លោក Diego Simone ថ្ងៃនេះគឺមានសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ El Nacional បានលើកឡើងពីព័ត៌មានមួយដែលថាក្រុម Manchester United មានបំណងចង់នាំយកកីឡាករបាទសំទោសគ្រូបង្វឹកអាសង់ទីនលោក Diego Simeone របស់ក្លឹប Atletico Madrid មកកាន់ការជាអ្នកគ្រប់គ្រងជំនួសលោក Ravrenik នៅពេលដែលកិច្ចសន្យារបស់ Ravrenik អស់សុពលភាពនៅចុងរដូវកាលនេះ នៅចុងរដូវកាលនេះបើសិនជារ៉ាស់រ៉ូនីចប់ទៅមែនយូត្រូវរកគ្រូថ្មីមកដាក់ជាបន្ទាន់ពីព្រោះរ៉ាស់រ៉ូនីគាត់ចប់ទៅគាត់អត់ដឹកនាំទៀតទេគាត់ទៅធ្វើជាក្រុមរក្សាពិបាលអ្នកពីគ្រូយោបល់របស់ក្លឹបអញ្ចឹងរ៉ាស់រ៉ូនីចេញមែនយូអត់ទាន់ដឹងថាដាក់គ្រូណាទេហើយរឿងគ្រូនឹងក៏កំពុងតែប៉ះពាល់ដល់អារម្មណ៍របស់រ៉ូណាល់ដូដែរខ្ញុំនិយាយអាទិត្យមុនអាមួយក្មេងនឹងវាបែកវាមកចូលមកហ្នឹងបាទ រ៉ូណាល់ដូគាត់ប៉ះពាល់អារម្មណ៍គាត់និយាយក្នុងសារព័ត៌មានគាត់ថាគាត់រងចាំមើលសិនគាត់ភាសាជាមួយ George Mendes ដែលជាភ្នាក់ងាររបស់គាត់សិនថាតើគ្រូថ្មីរបស់ Man U ជាអ្នកណាគេតើគ្រូនឹងរ៉ូណាល់ដូគិតថាល្អអត់ដែលអាចធ្វើការជាមួយគាត់បានអត់ដែលអាចជួយគាត់ឲ្យឈ្នះពានអត់បានគាត់នៅបន្តហើយខ្ញុំនិយាយចឹងវាខុសស្អីវាប៉ះពាល់ស្អីគេខ្ញុំសួរចេះអត់យល់កន្លែងហ្នឹងបាទណាហើយខ្ញុំនិយាយតាមទៀតថារ៉ូណាល់ដូគាត់ ធ្វើនឹងវាអត់ត្រូវត្រង់ថាក្លឹបគឺកំពុងតែជួបវិបត្តិយើងជាអតីតកីឡាករដែលក្លឹបធ្លាប់ជួយដុសខាត់យើងគួរតែនៅ បន្តជួយក្លឹបសិនទៅកុំតន់អាកែកគោបាទកុំតន់អាគោហើយយើងវ័យ36ឆ្នាំដែរហើយយើងអាចថាបញ្ចប់អាជីពមួយ menu ហ្មងក៏បានដែរយើងរកវិធីសាស្ត្រជួយ menu ហើយក្រោយនេះមកក្រោយនេះមកទៀតគាត់បានបន្ទោសទៅលើកីឡាករក្មេងៗ ខ្ញុំនិយាយខ្ញុំមានប្រភពត្រឹមត្រូវមិនចេះខ្ញុំដេកនឹកឃើញយល់សពមកនិយាយទេណាបាទមិនខ្ញុំនឹកឃើញដេកអូយល់សពឃើញមេតរ៉ូណូថាអញ្ចឹងយកមកនិយាយប្រាប់បងប្អូនណាបាទគាត់បន្ទោសកីឡាករក្មេងៗរបស់មែនយូថាមិនស្ដាប់ដំបងមានរបស់គាត់ការណែនាំរបស់គាត់ក្មេងៗធ្វើដូចសោះអង្គើយមិនសូវចូលចិត្តការស្ដាប់ដំបងមានរបស់គាត់ទេហើយគាត់ថាការពីគាត់នៅក្មេងនៅជាកីឡាករក្មេងគាត់ស្ដាប់ណារៀមច្បងបាទប៉ុន្តែរ៉ូណាល់ដូដូចបងប្អូនបានឃើញហើយថាគាត់ អឺរៀងមានអារម្មណ៍ឆេវឆាវយើងបងប្អូនឃើញមានសម្គាល់ឃើញដូចខ្ញុំហ្នឹងមកមក menu លេងរៀងដូចលក្ខណៈក្តៅក្រហាយដូចកាលលេង menu កុសលហត់ទៅទាត់ជើងគេមកទំហឹងអីចឹងទៅនឹងទាត់ខុសណាបើទាត់ត្រូវដឹងយ៉ាងណាយ៉ាងណីទេបាទលេងយកអារម្មណ៍ក្តៅក្រហាយឆេវឆាវគាត់ខឹងចាញ់ហ៎បើគាត់មិនចង់អីគាត់ចង់ឈ្នះតែពេលចង់ឈ្នះពេកទៅវាទៅជាចេញមកឆេវឆាវតែពីតែពីតែប្រេះតែផ្ដាស់អញ្ចឹងទៅរឿងវាអញ្ចឹងទេ បាទហើយឲ្យខ្ញុំទៅនិយាយថាអូយរ៉ូណាល់ដូធ្វើអញ្ចឹងល្អហើយទាត់ទៅអត់អីទេទាត់អញ្ជើញទាត់ខ្ញុំនិយាយអញ្ចឹងមិនកើតបងប្អូនបាទខ្ញុំតម្រូវចិត្តអីគេ fan រ៉ូណាល់ដូ3 4 5នាក់ណាឬក៏ប្រហែល10នាក់នៅក្នុងអ្នកគ្រប់គ្រងកីឡាហ្នឹងបាទខ្ញុំគ្មានចេតនាណាទៅនិយាយបន្ទោសរ៉ូណាល់ដូខ្ញុំមើលឃើញមិនខ្ញុំនិយាយថាអញ្ចឹងកាលពីលេងមួយលីវើពូលអញ្ចឹងដែរទៅទាត់ខឺទីជូននោះចង់បែកផ្លោក បាទបើខ្ញុំឃើញអញ្ចឹងយើងធ្វើម៉េចហើយឲ្យគាត់តតគេហើយយើងថាអូគាត់ល្អគាត់តតគាត់យកអារម្មណ៍ឆេឆាវមកលេងបានថាគាត់ចង់ឈ្នះគាត់មិនមែនស្អប់ក្លឹបមែនយូគាត់ចង់ឈ្នះហើយមែនយូគាត់ខ្នាញ់គាត់លេងមិនបានតែចាញ់តំណងឈ្នះគេដែរមិនក៏ចាញ់សូម្បីតែ fan មែនយូខ្លួនឯងក៏ដោយឃើញមែនយូលេងបងមិនតំណងចាញ់សោះមិនទៅចាញ់អញ្ចឹងមិនលេងធ្លាក់តម្រង់អញ្ចឹងវាខ្នាញ់បាទខ្នាញ់ដោយសារតែកីឡាករខ្ញុំនិយាយថាភាគច្រើនគេខ្លាចចិត្តរ៉ូណាល់ដូមានរ៉ូណាល់ដូបាល់ភាគច្រើនគេរុញទៅឲ្យគាត់ វាលេងជាលេងជាក្រុមសូម្បីជា energy របស់ phone គាត់និយាយការតាំងពី Ronaldo មកកាន់ក្រុម Juventus Juventus បាត់សាស្មាតអីលេងជាធីមនឹងអស់មួយចំនួនណាឥឡូវ Ronaldo ចេញធ្លាក់ទម្រង់អានេះខ្ញុំនិយាយតាមសារព័ត៌មានខ្ញុំមិននឹកឃើញមកនិយាយប្រាប់បងប្អូននិយាយបង្ខូចមូលបង្កាច់បន្ថែមបន្ថយពលឹះបន្ថយអីទេអត់ទេបាទខ្ញុំគ្មានពេលតនេមកនឹករោឃើញបន្ថែមបន្ថយទេហើយគ្មាន ពេលតនេមកបើខ្ញុំចង់និយាយនេះចង់បាន view ខ្ញុំនិយាយរឿងរ៉ូណាល់ដូល្អរហូតបាទតែទៅទៅទៅទៅទៅទៅតម្រូវចិត្តស្អី fan រ៉ូណាល់ដូខ្ញុំក៏មិនមែនស្អប់រ៉ូណាល់ដូតែខ្ញុំនិយាយពីការពិតបើមេស៊ីគាត់ធ្វើមិនល្អក៏ខ្ញុំនិយាយអាក្រក់ពីមេស៊ីដូចគ្នាដែរបាទមានស្អីអាហ្នឹងបាទរឿងនោះវាអញ្ចឹងតាវាមានអីពិបាកយល់អញ្ចឹង បញ្ហារបស់ Man U អ្នកខ្លះក៏មើលឃើញថាដោយសារ Ronaldo គាត់រៀងតួឯកពេកហើយកីឡាករក្នុងក្រុមខ្លាចចិត្តគាត់ពេកអត់ហ៊ានលេងជាលក្ខណៈខ្លួនឯងភាកច្រើនទោះបីតែ Bruno ក៏ដោយក៏គាត់បាត់បង់អាការលេងជាលក្ខណៈខ្លួនឯងបាទរ៉ូណូមកគឺគាត់អារម្មណ៍ទៅបែងចែកទៅលើធ្វើម៉េចឲ្យរ៉ូណូបានបានលេងគាត់ពឹងផ្អែកទៅលើរ៉ូណូជ្រុលពេកអានេះការវិភាគមិនមែនតែផោះខ្ញុំទេបងប្អូនផ្សេងទៀតក៏គេមើលឃើញអញ្ចឹងអ្នកវិភាគ នៅក្នុងបណ្ដាញសារព័ត៌មានល្បីល្បីក៏គេមើលឃើញចឹងដែរហើយគាត់ថាអាអ្នករិះគន់នឹងវាថាយើងនឹងអត់ចេះអង់គ្លេសទេអើខ្ញុំថាខ្ញុំមិនមែនជនជាតិអង់គ្លេសទេតែខ្ញុំចេះស្ដាប់បានប៉ុណ្ណាខ្ញុំបកប្រែប៉ុណ្ណាខ្ញុំយកជូនបងប្អូនប៉ុណ្ណឹងទៅបាទបើខ្ញុំបកប្រែមកខុសបើខ្ញុំនិយាយមកខុសពីការពិតក៏គ្មានបងប្អូនណា8 900 view មកមើលខ្ញុំដល់ថ្ងៃហ្នឹងដែរបាទបើខ្ញុំដើរប្រមូលមូលប្រកាច់ប្រលើគេនិយាយអញ្ចេះខ្ញុំមិននិយាយអញ្ចឹង គេឈួតរាល់ថ្ងៃហ្នឹងភាសាអង់គ្លេសភាសាដែល easy បំផុតបាទបងប្អូនអង់គ្លេសហ្នឹងខ្លាំងមើលយល់ជាងខ្ញុំផងបាទទូរស័ព្ទ smartphone ម្នាក់មួយគ្រឿងមួយគ្រឿងទាំងអស់គ្នាក្នុងដៃគ្មានស្អីប្រវាក់បើខ្ញុំទៅនិយាយតែប្រឡាំបកើពីជំនាន់មុនអត់សូវមានប្រភពព័ត៌មានអត់សូវមានប្រភពព័ត៌មានទៅយើងថាយើងនិយាយប្រឡាំបកើគេចេះជឿយើងចុះតែឥឡូវយើងទៅនិយាយកុហកគេបានទូរស័ព្ទពេញដៃនេះ ចង់ឆែកស្មានណាមកណាក៏បានបាទបើយើងនិយាយកុហកគេស្មានតែគេមកមើលយើងឯងគេឈួតយើងយើងពិចារណាតែប៉ុណ្្នឹងទៅបានបាទនិយាយនឹងមិនមើលមិនមើលមិនមែនមើលងាយខ្ញុំទេមើលងាយអ្នកមើលមើលងាយអ្នកដែលមើលខ្ញុំនឹងស្ដាប់ខ្ញុំនឹងថាថាថាអ្នកទាំងអស់គ្នានឹងគឺឈួតស្ដាប់ស្ដាប់យើងនិយាយកុហកចង់និយាយចេះបាទនឹងរឿងអញ្ចឹងហើយរ៉ូណាល់ដូគាត់មិនពេញចិត្តអារឿងក្មេងៗអត់សូវស្ដាប់ទូមានគាត់ គាត់ខ្ញុំសង្ស័យតែគាត់សេរីកំហុកទៅដាក់គេណាគាត់សេរីកំហុកទៅដាក់គេទៅគាត់ចង់ឈ្នះពេកគាត់និយាយដូចយើងចឹងគ្រូបរិញ្ញាបើគ្រូណាស្លូតយើងចូលចិត្តណាបើគ្រូណាកាច់ជេបចោលឯងអត់ហ៊ានអត់សន់វាយឯងចុយម្ដាយលើណាគេទៅចូលចិត្តហើយយើងឃើញសកម្មភាពរ៉ូនដូក្នុងទីលានឥឡូវគាត់រៀងឆេវឆាវណាគាត់រៀងឆេវឆាវរ៉ូនដូគាត់រៀងមនុស្សគាត់ថា aggressive ពីដើមមកដែរគាត់លេអាសាបានការក្រហមតែយើងឃើញអញ្ចឹងគាត់មិនមែនថាគាត់ឆេវឆាវដើម្បីគាត់ដើម្បីក្រុម ប៉ុន្តែបើសិនយើងយកអេយ៉ាបត់ឆេឆាយយើងយកទៅបដៅមនុស្សគេមិនស្ដាប់រឿងវាអញ្ចឹងបាទរឿងវាអញ្ចឹងអញ្ចឹងបានអឺក្មេងៗក្នុងក្រុម Man U ហ្នឹងដូចថាយុវកីឡាករយុវជនយុវជនហ្នឹងគេមិនសូវស្ដាប់គាត់ទេគាត់និយាយហ្នឹងគឺបដោតទៅលើ Greenwood ខ្ញុំចង់និយាយខ្ញុំដឹងបាត់ហើយគាត់និយាយពីតែក្មេងគាត់មិនមិនបានសំដៅលើកីឡាករណាទេប៉ុន្តែក្នុងនឹង Greenwood គឺជាកីឡាករដែលដែលគេបានចុះផ្សាយថាអាចនឹងប៉ះពៀនឹងការលេងជាមួយ Ronaldo ច្រើនជាងគេពីព្រោះ តាំងពីរ៉ូនដូមកដល់ Greenwood ត្រូវបានអ្នកគ្រប់ត្រូលរីគុណរីអីចឹងទៅអាហ្នឹងអាចថាអ្នករងគ្រប់ត្រូលរ៉ូណាល់ដូជ្រុលងូបហួសហេតុពេកណាបាទហ្នឹងហើយ Greenwood ឲ្យខ្ញុំនិយាយល្អគាត់ល្អផងគាត់ដែរមុនរ៉ូដូមកដល់គាត់ក៏លេងទាញទាត់បញ្ចូលទីខ្ញុំឃើញថាអូ Greenwood ក្មេងនេះល្អជើងឆ្វេងខ្លាំងហើយរ៉ូដូមកដល់គាត់ទាញទាត់ជេគាត់គាត់ទាញទាត់ជេគាត់អាបើគាត់ប្រកែទាត់មិនឲ្យគាត់ទាត់មិនខ្មិច តែគាត់ថាបាល់ខ្លះត្រូវប៉ះត្រូវអីដែរខ្ញុំមិនថា Greenwood មិនល្អទេបាទបាល់មនុស្ស Greenwood ហ្នឹងគឺកីឡាករល្មោបទាត់ពីព្រោះគាត់ទាត់ច្បាស់ហ៎អញ្ចឹងគាត់អារម្មណ៍គាត់ទាញតែទាត់ទេគាត់ថាភ្លេចខ្លួនប៉ះឲ្យគេអញ្ចឹងទៅអញ្ចឹងវិបត្តិរបស់ Man U រឿងដូរគ្រូខ្ញុំនិយាយមិញតាក់ទងនឹងគ្រូទេលោក Diego Simeone ហ្នឹងឥឡូវ Man U មានមានមានកម្រងក្នុងការនាំយកមកហើយឲ្យប្រាក់ឈ្នួលច្រើនណាស់ដល់ទៅ480,000ផោនក្នុងមួយសប្តាហ៍ណាប្រាក់ឈ្នួលនឹងចង់ខ្លាំងជាងកីឡាករទៀតណា បាទបើសិនគាត់ព្រមមកដឹកនាំប៉ុន្តែយើងធ្លាប់ឃើញហើយ លោក Diego Simeone គាត់ធ្លាប់មានក្លឹបច្រើនណាស់ដែលតាក់ទងគាត់ក្លឹបនៅ Premier League ដូចជា Chelsea ដូចអី Man City អីពីមុនគាត់ធ្លាប់តាក់ទងគាត់ដែរតែគាត់ព្រមមកបាទគាត់ស្មោះស្ម័គ្រជាមួយ AT Madrid ខ្លាំងបំផុតបាទ Diego Simeone ណាបាទឥឡូវជាមួយ Man U អាចតាក់ទងគាត់បានអត់ព្រោះឲ្យ48ម៉ឺនផោនច្រើនណាណាបាទច្រើនណាកីឡាករនៅក្នុង ក្រុមនៅក្នុងលីកអង់គ្លេសហ្នឹងកីឡាករខ្លាំងខ្លាំងដូចមិនបានថ្លៃឈ្នួលច្រើនដូចគាត់ផងបើបាន48ម៉ឺនម៉ោនមិនមែនគាត់មកបានថាគាត់ចង់និយាយថាស្លាប់រស់ជាមួយនឹងអាទេម៉ាឌ្រីតមែនហើយបាទលោកឌីហ្គោស៊ីមេណេហើយនៅមានគ្រូលោក Erik ten Hag របស់អាសាអត់ទាន់ឆ្លើយឆ្លងទេមែនយូបង្ហាញការចាប់អារម្មណ៍ហើយដូចជាដូចប្រជុំភ្នាក់ងារទៅចរចាមួយខ្លះដែរតាមមើលទៅបាទតែដូចជាលោក Erik ten Hag នឹងអត់ចាប់អារម្មណ៍នៅមានលោក Brendan Rodgers របស់ Leicester ហើយនិងលោកគ្រូបង្វឹក Mauricio Pochettino របស់ PSG ដែលគេដែលគេប៉ាន់ស្មានថានឹងអាចចាក់ចេញពី PSG នៅពេលដែលរដូវកាល2021 22នេះបញ្ចប់ទៅ Zidane នឹងចូលដឹកនាំ PSG ហើយ PSG ប្រឡែង Mauricio Pochettino ឲ្យមកកាន់ការជាគ្រូរបស់ Man U ហើយ Ronaldo គាត់ចាំមើលគ្រូនឹងនរណាគេគ្រូក្រោយ Ralph Rangnick នរណាគេគាត់បាននិយាយខ្លួនគាត់តាសារព័ត៌មានគេគេសម្ភាសគាត់តា មិនខ្ញុំនឹកឃើញនិយាយតែឯងណាបាទគេគាត់ថាតើនរណាគេជាគ្រូបន្ទាត់របស់មែនយូបើសិនជាគ្រូនឹងមិនតំណងថាអាចជួយគាត់ឈ្នះពានទេគាត់អត់បន្តកិច្ចសន្យាទៀតទេគាត់អាចចាក់ចេញពីព្រោះគាត់នៅចង់ឈ្នះទៀតបាទហិច្ចតារបស់គាត់កលេសរបស់គាត់នៅចង់ឈ្នះទៀតតែប៉ុណ្្នឹងបាទអូខេបិទបញ្ចប់រឿងរ៉ូណាល់ដូប៉ុណ្្នឹងឥឡូវមែនយូនឹងគ្រូរ៉ូណាល់ដូប៉ុណ្្នឹង